អ្នកគ្រប់គ្រងសរសើរឈុនសវណ្ណរាជល្បីជាងមុនផុសត្រឹមតែ2នាទីមានអ្នកចុចមេដាយរហូតដល់រហូតមកដល់ពេលនេះសម្លេងនៃការរិះគន់ចំពោះតារាចម្រៀងឈុនសវណ្ណរាជនៅមិនទាន់ធំធុយនៅឡើយក្រោយពីនិយាយថា no ទៅកាន់បេក្ខជនទុំសវັດដែលធ្វើឲ្យរូបគេធ្លាក់ចេញពីកម្មវិធី Cambodian Idol រដូវកាលទី4 វគ្គចាត់អូឌីសិនទាំងទឹកភ្នែកនោះទោះជាមានការរិះគន់បែបណាក៏ដោយ តារាចម្រៀងសម្បូររោមទ្រុងរូបនេះមិនធ្វើការឆ្លើយតបឬបកស្រាយអ្វីឡើយដោយលោកបញ្ជាក់ថាលោក ជាមនុស្សរបស់មហាជនអ្នកទាំងអស់គ្នាមានសិទ្ធិក្នុងការរិះគន់លោក អ្វីដែលលោកបកស្រាយចំពោះការកាត់តសម្លេងរបស់លោក និងការបង្ហោះសារធ្វើឲ្យមានការយល់ច្រឡំប៉ុណ្ណោះ ងាកមកកម្មវិធី Cambodian Idol នៅតែចាប់ផ្ដើមធម្មតា ដោយថ្មីថ្មីនេះទំព័រ Facebook ផ្លូវការកម្មវិធីនេះបានបញ្ជាក់ថាគណៈកម្មការដូសុក្រិតទាំង4រូប នៅតែបន្តបេសកកម្មដ៏ធំ ប្រចាំឆ្នាំមួយនេះយ៉ាងអស់ពីកម្លាំងកាយចិត្តធានាជ្រើសរើសឲ្យបាននៅបេក្ខជន ដែលមានសមត្ថភាពពិតប្រាកដស័ក្តិសមគ្រប់គ្រាន់បំផុតសម្រាប់ធ្វើជា idol ថ្មីរបស់ទស្សនិកជន។ ករណីលោកឈុនសវណ្ណរាជកំពុងទទួលរងការរិះគន់នេះប្រិយមិត្តមួយចំនួនទំនងជាយល់ឃើញថា ប្រជាប្រិយភាពរបស់ តារាចម្រៀងរូបនេះធ្លាក់ចុះហើយមើលទៅ តែអ្នកគ្រប់គ្រងរបស់លោកម្នាក់យល់ឃើញខុសពីនេះដោយសារការផុសរូបរបស់លោក សន្ទុះនៃការចុចមេដាយកើនឡើងជាង ពេលមុនទៅទៀតជាក់ស្ដែងនៅពេលលោកឈុនសវណ្ណរាជបង្ហោះរូបថត3សន្លឹកនៅមុខអង្គរវត្ត ហើយបង្ហាញពីការនឹករលឹកចំពោះទឹកដីខេត្តសៀមរាបនោះស្រាប់តែអ្នកគាំទ្ររបស់លោកម្នាក់ប្រើប្រាស់កេណនី Facebook ឈ្មោះស្នាវីគ្រីមបាន screenshot ការផុសរបស់លោក បាន2នាទីហើយពោលពាក្យសរសើរថា2នាទី 1K បងរាជល្បីជាងមុនទៅទៀតជាការឆ្លើយតបលោកឈុនសវណ្ណរាជបានដាក់ sticker អរគុណចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ